តើខ្ញុំបានថយក្រោយខ្ញុំនឹងថាវាគួរពេលរយយកខ្ញុំតែទីស្ដាយខ្ញុំមិនចង់ឃើញទឹកនេះមិនចង់ឃើញអ្នកសោបេះដូងអ្នកពីនៅដំបើអពុទ្ធខ្ញុំបានខំ Sorry that I'm bad It's only they make you cry I wanna see you smile I wanna see you smile Sorry that I'm bad guy Sorry that made you cry I wanna see you smile I wanna see you smile 춤뽕뽕 잡티브 ជូនបងប្រកបជោគជ័យឲ្យខ្ញុំសូមតរត់ធ្វើរបស់ខ្ញុំសូមស្មត់នឹងភ្លើងថាខ្ញុំនឹងលាឲ្យពិបាកទៀតអរគុណសូមទោស sorry ដែរខ្ញុំមកដល់កយេលេជា